នឹងខ្លួនឯងច្បាំងមិនណាឈោងចាប់ជីវ៉ាអូនសារចាក់មិនមានប្រណាទៅដល់មកទៀតស្មារតីអារម្មណ៍ស្នេហ៍អូនសឹកពូកោមេអូនជាតួអាចអូនសំខាន់នៅក្នុងឋានមានកវេអារម្មណ៍គ្មានវេទែមកចេះតែជ្រៀងតែអូនទេអូនលឺតែចូលចិត្តតែមកដួងច័ន្ទ ប្រសិនមានមាត់ពីព្រះអាទិត្យគឺពិតជាសមនាងខ្លាំងបង្គោលដូចចាំងកំពន្លឺមុំកាយនេះពេលរាត្រីពេលនឹងពន្លឺតែមួយគត់គឺពីនឹងច័ន្ទមកផែនដីស្នេហា ស្នងស្ងាត់សូនឈឹងយោបានទូជាចាញ់ឃើញយូអញហើយដល់ព្រមទទួលយកស្នេហ៍អញក៏គួរមានលាវាមកចាញ់ដូចច្បងត្រីចាញ់ទំនាញដីបើចាញ់អូនប្រឹងអូនទៀបខ្លួនក៏បងអាចត្រីគេប្រឡាយពីពីដូចជាភពផែនដីពីថ្ងៃឯក្បែរដួងច័ន្ទឡើយ I love you gravity that you look after me but I hate you gravity you just keep the moon for me to see you give us so far so she can stay me And you keep my life spinning Just you make me dizzy Moon It's all about cloudy Money It's all about money ខ្ញុំដឹងថាអូនរស់នៅតែមានក្តីសុខគ្រប់ពេលប្រកបមិនដាច់រូបហាយឆ្លងជីវិតសាលមកដែលបើសិនអូនរំទោទូ ក្តីសុខនឹងការមួយលានដង Don't be wrong be strong វាស្ដាប់បេះដូងធ្វើតាមចិត្តផង my baby ចានអើយរះសឡំលែទេប៉ុន្តែមានមេអ្នកនៅឲ្យសែនឆ្ងាយឆ្ងាយណាបានណែបនឹង